អាកាមានការស្អីនេះឯងតន័យអត់គ្នាមានរឿងចង់និយាយមួយឯងតិចហ្នឹងណាពួកម៉ាអត់ឃើញគ្នាកំពុងធ្វើអីឯផ្នែកហ្នឹងអត់ចេះមើលអីហ៎តន័យវាចេះតែតន័យឯងតន័យសម្រាប់អ្នកមានតែបើសម្រាប់អ្នកអត់ធនធានអញ្ចឹងអត់ចង់និយាយជាមួយ ខាត់ពេលអត់ប្រយោជន៍រឿងហ្នឹងវាចឹងគឺ គឺគ្នាមកនេះគ្រាន់តែចង់មកសុំលុយឯងលុយដែលឯងខ្ចីគ្នាទិញឡានកាលប្រហែលខែមុននឹងថ្លៃអវ៉ាន់ចាស់ចាស់ឯងក៏ដឹងដែរថាយើងអស់ពីខ្លួនហើយលុយលុយអីគេយើងនឹងតែខ្ចីលុយឯងក្ររហាមជីកង់កាចាស់ហ្នឹងសាច់ឈាមភ្លឺថ្លាជីវភាពទូធាដូចយើងហ្នឹងហីច្រឡំអីហីនិយាយអីបែកបែកចឹងអាកានេះមិនក៏ឯងឆាប់ភ្លេចម៉េះឯងខ្ចីលុយយើងតែប្រហែលខែមុនសោះ ការពីឯងនៅអត់ឯងដូចមិនចរិតអញ្ចឹងទេតែឥឡូវឯងដូចទាំងរូបរាងកាយដូចទាំងសន្តានចិត្តឯងទៀតមានមុខមកដៀលគេទៀតអត់មានមើលសបកហូបខៀងខ្លួនឯងទេខោមិនខោអាវមិនអាវមានលទ្ធភាពអីតើឲ្យយើងខ្ចីលុយសំដីឡើងលយព្រោះតែកង់ថ្មីមួយជិះឲ្យគេបានហ្នឹងវាអស់ចាហើយយើងមកនេះយើងមិនចាំមកឌឺដងផ្លែផ្កាឯងទេយើងចង់មកសុំលុយយើងវិញកាឯងសងលុយយើងខ្លះមកណាកាណាណា នៅតែស្ដាប់គ្នាអត់យល់អ្នកក្រឬឯងនេះមានលុយឲ្យយើងខ្ចីច្រឡំអីអី មើលអាវ៉ាន់នេះមើលនេះកន្លែងនេះបាទបងអូនណាចាំលើកដាក់អាវ៉ាន់ធ្នមធ្នមទេណាព្រោះសិនមិញបងបានឆែកកេះទៅវាមានអាវ៉ាន់បែកខ្លះអញ្ចឹងអាណាបែកអូនឯងបាច់ដាក់ត្រួតគ្នានៅលើអូនឯងដាក់វាដល់ឡែកនៅក្រោមមកចឹងអាវ៉ាន់ណាបែកបែកចាំបងថែមឲ្យភ្ញៀវចឹងណាយើងជិះវៀងលក់អាវ៉ាន់ខូចហើយនឹងបែកឲ្យភ្ញៀវអាហ្នឹងចាំបងទុកឲ្យថែមឲ្យភ្ញៀវក៏បានដែរអូខេអូនឯងយកអានេះដាក់ក្រោមមួយទៀតមកនេះអាវ៉ាន់បែកហ្នឹងហើយអូមែនទេបងសនគាត់មកទូទាត់ថ្លៃអាវ៉ាន់ចាស់ ញ្ចឹងបើពេលដែលគាត់ទូទាត់វ៉ាន់ចាស់ហើយអូនឯងចាំដឹកអាវ៉ាន់ថ្មីដែលគាត់កំងយើងនឹងអូនឯងដឹកទៅឲ្យគាត់ផងហើយកុំភ្លេចយកលុយអាវ៉ាន់ពីគាត់ផងណាបាទបងអត់អីទេធ្វើការតបងអត់រំខានទេហើយអូនឯងចាំជួយនេះលើកអាទឹកត្រីនៅក្រោយហ្នឹងលើកដាក់ក្រោមទៅព្រោះត្រួតគ្នាខ្លាចវាកាពីដប ថ្ងៃហ្នឹងលក់ដូរអត់បានលុយសោះហើយអ្នកចាពាក់ហ្នឹងក៏មិនព្រមយកមកសងដែរសង្ស័យចាំសងឯងជិះក្រោយមើលទៅបានម្នាក់ម្នាក់គ្មានអើពើជាមួយឯងសោះ តិចមិនដែរបងអឺខ្ញុំសុំជួបម្ចាស់តូបតិចបានទេបងខ្ញុំអត់ត្រូវការទិញអីផងអូគាត់នៅកន្លែងគិតលុយតាចូលទៅក្នុងសិនណាបងតែតាអាកាអឺអាកាតាហើយឯងបានមុខតាណាយូរមិនហ៎តែឯងបានមុខយូរក៏នៅស្អាតទេនេះ ហើយនិយាយទៅខ្មាស់ឯងដល់ហើយគ្នាមានតាណាគឺថាតែនៅផ្ទះខាងប្តីនៅឯស្រុកហើយទៅដល់នោះក៏នាំគ្នារកស៊ីប៉ុន្តែរកស៊ីអីក៏ខាតអីក៏ខាតអលមមលាយអស់ហើយគ្មានសល់អីទេហើយអីប្តីក៏ឈឺទៀតឥឡូវមកធ្វើស្រែវិញហើយហើយណាមួយម៉ែក៏កាន់តែចាស់មកនៅនេះធ្វើបានជួយមើលគាត់ផងកែអើយរឿងរកស៊ីវាតែប៉ុណ្ណឹង វាមានឡាវាមានចុះអញ្ចឹងហើយតែឯងវាសំណាងដែរឯងមានប្តីគ្រាន់ប្តី ជួយរកខ្លះ ហើយឯងមានកូនមានអីទៀតតែគ្នានេះនៅកំមុំចាស់នេះហើយមិត្តភ័ក្ដិគេមានកូនពីរកូនបីអស់ហើយ នៅកំមុំចាស់តែឯងមួយ មានលើដូចឯងវាចេះតែស្រួលហើយមិត្តភ័ក្ដិឯងខ្លួនមួយ មានផ្ទះប្រប៉ុណ្ណាប្រប៉ុណ្ណីមានមុខរបររកស៊ីមានអីទៅពិបាកយើងនេះក្រក៏ក្រ មានប្តីមានកូនជាបន្ទុកគ្មាននរណាយកនរណារួចទេគ្រាន់តែកៅអៅថ្មីមកកាផ្លែពាក់អង្គែក៏មិនបានផងឯងកុំគិតអញ្ចឹងណាកាអឺ រក្សាអើយនិយាយថាគ្នាមានការចង់តាំងពាក់តិចណាគ្នាត្រូវការលុយខ្លះដើម្បីយកទៅមើលប្តីព្រោះឥឡូវប្តីឈឺកាត់គេកាត់ខ្មាស់ហើយនេះមករកឯងហ្នឹងមានអីបានតាណែឯងមិត្តភក្តិគ្នាមិនបាច់ចាំបើខ្លាចចិត្តខ្លាចថ្លើមអីឬអត់អូឯងចង់ខ្ចីហ្មងឲ្យគ្នាខ្ចី80ម៉ឺនសិនមកណាចាំពេលគ្នារកបានគ្នានឹងប្រញាប់សងឯងវិញអត់អីទេចាំតិចណាចាំយើងយកលុយឯង ឯងយកទៅហើយចាំមានពេលណាចាំយកមកសង យើងឬអត់កូនណាណាមកភេអត់មួយមកយើងនឹកឯងហើយបើមានការអីត្រូវពឹងពាក់មកប្រាប់គ្នាមកឬអត់យើងមកពាក់ហុំសាឡាមួយគ្នាយើងអត់ដែរភ្លេចគ្នាទេអាចាឥឡូវអញតនេចឹងណាមិនមកមកធ្វើការឲ្យគ្នាក៏បានដែរហើយបើអញចង់ឈប់ពេលណាអត់អីទេប្រាប់គ្នាអញចង់ឈប់ពេលណាក៏បានដែរហើយ ណែមកធ្វើការឲ្យគ្នាគ្នាមិនឯងទៅទេទេមកធ្វើការណាយើងឲ្យប្រាក់ខែឯងហើយណាមួយទាំងឯងនឹងទាំងយើងចិត្តគ្នាវាស្រួលទៅមកហើយការងារដែលយើងឲ្យឯងធ្វើហ្នឹងណាស្រួលស្រួលទេយល់អត់អេដូចជានៅរៀនឯងដូចជាបកាយកណិតតែយើងចាំបានមិនម៉ាយើងឲ្យឯងកាន់បញ្ជីទឹកលុយយើងហ្មងទៅតើអឺនេះឯងផងគិតថាយើងអត់ឲ្យប្រាក់ខែឯងមែន អត់ទេយើងទៅប្រាក់ខែឯងមួយខែ350ដុល្លារអញគិតថាសោះល្មមអត់តែបើគិតទៅវាតិចមែនតែក៏វាជាប្រាក់ចំណូលរបស់ឯងមួយដែរបើឯងរំពឹងប្តីឯងអត់ងាយទេយល់អត់អត់ទេម៉ែនេះមកគ្នាអត់គ្នាអត់បានកាត់អញ្ចឹងទេប៉ុន្តែ គ្នាក្រែងចិត្តឯងទៅវិញឯងបានជួយគ្នាច្រើនណាហើយលុយដែលគ្នាខ្ចីថ្ងៃមុនក៏គ្នាអត់ទាន់បានសងឯងទៀត ឥឡូវឯងមកហៅយើងធ្វើការជាមួយនិយាយតាមត្រង់ណាគ្នារអៀសចិត្តណាអើយមិនបាច់ទៅក្រែងចិត្តក្រែងអីទេណែការនៅរៀនណាឯងហ្នឹងណានាំយើងទៅសាលារហូតសោះហ្នឹងណាហើយអារឿងថ្ងៃមុនណាឯងបាច់គិតច្រើនទេយើងជួយគ្នាបានណាចេះជួយគ្នាការ ហើយឯងមកធ្វើការឲ្យយើងណាឯងមិនមកដេកស៊ីណាឯងមកធ្វើការឲ្យយើងតាហើយណាមួយយើងកំពុងតែរកអ្នកជំនួសដៃផង បើឯងបានមកអញ្ចឹងប្រកាសជាស្រួលហើយព្រោះយើងដឹងចិត្តគ្នាស្រាប់ហើយយើងក៏ពិបាកទុកចិត្តដែរយកអ្នកផ្សេងមកនៅខ្លាចតែមានដៃមានជើងអញ្ចឹងណាគ្នាអរគុណឯងមែនតើឯងណាដូចជាព្រះ ជួយជីវិតគ្នាអញ្ចឹងឯងណាជាមនុស្សល្អមែនតើយើងណាធ្លាប់សុំជំនួយពីមិត្តភក្តិដទៃប៉ុន្តែ គេមើលងាយគ្មានអ្នកគេយកចិត្តទុកដាក់មួយយើងទេឯងជួយយើងមួយសារនេះណាទៅផ្ដល់ជីវិតថ្មីឲ្យយើងអញ្ចឹង ឯងកុំនិយាយចឹងមើលអត់អីទេឯងនិយាយចឹងយើងលាខ្លួនណានេះយើងហ្នឹងមិនមែនជាអ្នកស្រីចិត្តធွာចិត្តស្អីហ្នឹងទេវៃណែមកយើងបរៀនឯងយើងបរៀនឯងពីរបៀបកាន់បញ្ជីហើយនឹងគិតលុយណាកាអូយើងប្រាប់ឯងគ្រឿងកាន់បញ្ជីរឿងគិតលុយអីហ្នឹងគឺអត់ប្របាអត់ស្មុគស្មាញទេតែបើអ្នកអត់ចេះដឹងតែវិញហ្មងយើងប្រាប់ឯងមកអានេះគេតែចេះ យកកៅអៅនេះគ្នាតែញ៉ាឯងតែមិនដឹងថាឯងស្លៀកត្រូវអត់ទេគ្នាចេះតែទិញព្រាវព្រាវនេះតែមើលទៅរៀងឯងប៉ិនគ្នាតាប្រហែលជាស្លៀកត្រូវឯងឯងតែគ្នាមែនអូយអត់ទេទុកវិញទៅមិត្តភ័ក្ដិគ្នាក្រាញចិត្តណាស់វាមិនសមទេព្រោះតែឯងជួយគ្នាបានដល់សប្ងៃហ្នឹងគ្នាអរគុណណាស់គ្នាអត់ចង់បានអីផ្សេងទៀតទេអើយអាការឯងគិតសំសំអីរបស់ខ្ញុំទិញឲ្យឯងតើយកអូយអត់ទេមិត្តភ័ក្ដិនេះឯងចង់មើលសម្ដានចិត្តគ្នាមែនមែនមានន័យចឹងឯងមិត្តភ័ក្ដិ បើអញ្ចឹងយកណាឬមួយក៏ឯងគិតថាយើងកាត់ប្រាក់ខែឯងណែឯងកុំគិតអញ្ចឹងណាយើងទិញឯងហ្នឹងទិញចេញពីចិត្តយើងលឺអត់យកទៅឲ្យយកកៅអៅថ្មីទៅស្លៀកទៅមើលកៅអៅឡើងចាក់អស់ហើយពាក់អាថ្មីថ្មីស្អាតស្អាតទៅបានសំជាស្រីស្អាតប្រចាំសាលាដូចមុនអរគុណណាស់មិត្តភ័ក្ដិប៉ុន្តែថ្ងៃក្រោយឯងមិនចាំបាច់ចំណាយលុយទៅទិញកៅអៅអីឲ្យគ្នានោះទេព្រោះថាគ្នានេះមានប្តីមានកូនរួចហើយនឹងមិនដឹងចិត្តតែងខ្លួនស្អាតតាណាទៀតផង អើយអ្នកកាអារឿងមានប្តីមានកូនហ្នឹងឯងគេប្រឹងតែងខ្លួនស្អាតមនុស្សស្រីយើងត្រូវតែស្អាតប្រចាំថ្ងៃដឹងអត់ទោះមិនថាមានក៏ដោយក្រក៏ដោយ យើងស្អាតតាមអ្វីដែលយើងមានឯងកុំគិតអញ្ចឹងគ្នាអរគុណណាស់ណាឯងពិតជាជួយគ្នាច្រើនមែនតើគ្នាអត់ដឹងថាពេលណាទៅមានលទ្ធភាពសងខ្លួនឯងវិញទេព្រោះថារងថ្ងៃគ្រាន់សឹងអីហើយយកទៅពាក់ណាអូកាគ្នាផ្លេច ឯងចាំជួយទទួលលុយហើយចាំកត់បញ្ជីឲ្យគ្នាផងណាហើយមិនបាច់នៅយូរពេកទេពេលទទួលលុយកត់បញ្ជីហើយឯងបិទទ្វាររៀបអវ៉ាននៅទៅផ្ទះចោះឬអត់ហ្នឹងហើយមកផ្ទះគ្នាទៅណាចា មមនោក្លិននៃភាពជោគជ័យរបស់បុរស Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ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 សាមញ្ញឲ្យសឿនទៅទាលុយគេសឿនប្រាប់ថាទាលុយហើយតាអូជីមិនបានអត់មាន ពីណាកត់ក្នុងជីចឹងបងថាវីនេះឈ្មោះធំបងថាវីអត់បងមេសាសងលុយហើយតែមានឃើញចឹង សិនមិញបងអូនឯងទៅទាលុយបងមេសាមួយអវ៉ាន់ចាស់យើងអូនឯងមានបានទៅទាគាត់អត់ហើយមានបានអីលុយមកខ្លះអត់អូនបាទបងទាបានតាហើយលុយក៏បានមកដែរមានរឿងអីមែនបងទាលុយបានចុះលុយណាណាកាយប័ត្រអីណាណាខ្ញុំអត់បានលួចទេបងហើយខ្ញុំធ្វើការបងរាប់ឆ្នាំបងដឹងចិត្តខ្ញុំស្រាប់ហើយខ្ញុំអត់ដែរលួចបងទេខ្ញុំហ៊ានស្បត់ខ្ញុំខ្ញុំមិនដែរលួចបងពិតមែនណាបងចុះបងមិនតន់ចោទថាណែអ្នកលួចលួយបងណា បងគាត់ទៅសួរថាលុយនៅណាឬកាយប័ត្រនៅណាយកឲ្យបងមើលតិចមើលខ្ញុំឲ្យទៅបងការហើយឲ្យទៅអាកាងាកមិញបងអត់នៅ បងការថាលុយនឹងបកលឲ្យគាត់ទៅគាត់ជាអ្នកទុកអញ្ចឹងហើយខ្ញុំក៏ឲ្យលុយទៅគាត់នឹងវិក័យប័ត្រឲ្យគាត់ទៅឲ្យទៅអាកា តែបងឆែកនៅក្នុងជីអត់មានឃើញអ្នកណាគាត់នៅក្នុងជីហើយមើលលុយក៏អត់មានឃើញទៀតហើយអាកាក៏អត់មកទៀត ហោសួរនំអីក៏អត់បានដែរអាឡូរក្សាអាឡូកាអឺនិយាយថាឯងមានបានទទួលលុយពីសឿនអត់សឿនប្រាប់ថាម្សិលមិញហ្នឹងគេຕົកលុយឲ្យឯង500ដុល្លារតាឯងឆែកមើលក្នុងអញ្ជីហ្នឹងអត់មានឃើញទេហើយលុយហ្នឹងក៏អត់មានឃើញដែរចុះឯងមានបានទទួលលុយពីសឿនអត់ ហើយឬក៏គ្នា បានអត់ចូលបញ្ជីហើយតែអភិបាលទទួលលុយផងហ្នឹងហើយម្សិលមិញហ្នឹងពេលដែលឯងចេញទៅហ្នឹងទៅតូបគ្នាអត់មានលក់បានលុយអីផងហើយក៏អត់មានបានទទួលលុយពីថ្លៃអីវ៉ាន់ណាដែរអត់អីទេចឹងប៉ុណ្្នឹងឯងដល់ពេលអញ្ចឹងដឹងនិយាយថាម៉េចហើយអាកាមេរ៉ាសវត្ថិភាពឈូតឡំក៏វាខូចទៀតនៅទៀត13 4នាក់បាត់លុយរាប់រយព្រោះមុខអ្នកណាអ្នកយកក៏រត់ឃើញដែរ ដល់ពេលអញ្ចឹងដឹងនិយាយថាម៉េចទេសឿនជួយរើអីវ៉ាន់ដាក់ឲ្យឲ្យហើយចាំដឹកអីវ៉ាន់ឲ្យគេផងសឿនចាំដឹកអីវ៉ាន់ឲ្យគេផងបាទលោកអាម៉ាត់អាម៉ាត់អត់ចង់លឺទេ នឹងទួយប្រវត្តិនេះគ្នាស្រួលបួលទៅចឹងណាព្រោះដោយសារគ្នាចង់ដឹងថាអាវ៉ាន់សតទៅយូរទៅសតច្រើនខ្លាចយកមកខកទៅខ្លាចយកអត់ចេញព្រោះឥឡូវរៀនប្រវត្តិចេញអត់អីទេមិត្តភ័ក្តិដោយសារតែគ្នារៀបអីវ៉ាន់អស់ពាក់កណ្ដាលហើយតានៅសល់មួយចំនួនល្ងាចតិចប្រមូលទុកឲ្យហើយដោយសារបើអត់រាប់ទេខ្លាចស្អែកភ្លេចអីរាប់លឿនរបស់គេយាយអត់មកអត់មកទេនេះតែប្រកែកញាក់ហ្មងហ៎យាយនឹងហ៎លឿនអីទេឯងព្រោះថ្ងៃនេះហ៎ក្រែងចិត្តឯងសឹងអីហើយព្រោះថា មកអង្គុយលេងសក់សក់ដាច់ខែបើកលុយដាច់ខែបើកលុយបើមិនខំធ្វើការខ្លះទេខ្លាចឯងថាយើងនេះមកដេកស៊ីចាយកម្លាំងឯងនឹងអីហើយការប៉ັດទៅគ្នាក៏មានក្តីសម័យចង់បង្កើតមុខរបររស់ស៊ីដូចឯងដែររសាគ្នាចង់មានមុខរបរចង់មានលុយចង់បានលុយសន្សំទុកឲ្យកូនទៅរៀនព្រោះថារងថ្ងៃនេះក្រនោះក្ររតែលុយមួយរៀលជាប់ខ្លួនគ្មានផង ថោយនិយាយពីថាទៅជួបមិត្តភ័ក្តិចាស់ចាស់ណាខ្មាស់គេសឹងស្លាប់គេមានបានគ្រប់គ្នាលហាមតែខ្លួនឯងហ្នឹងរកអីមិនបានសោះមានអីល្អតាកាសាក់ចេះរកស៊ីម្ដងទៀតទៅក្រែងជោគជ័យអើយចង់ហើយវាចេះតែចង់ហើយតែសំខាន់អត់មានលុយតែធ្វើអីចាញ់មានដើមទុនណារកស៊ីអាកាអែងចង់រកស៊ីគេមិនម៉ាលក់ដូរដូចគ្នាចាំគ្នាឲ្យបានទៅលក់ខ្លះ ហើយចាំមានដើមចាំប្រវល់អីគ្នាក៏បានដែរហើយឯងបកាយលក់អញ្ចឹងយកវ៉ាន់ទៅដឹងតែលក់ដាច់ហ្មងនេះនិយាយមែនណាអូយដូចជាមិនសមទេអីរក្សាឯងខំរកស៊ីសឹងអីទាំងរំបានមានតិននឹងហើយបើសិនជាយើងចុះពាក់ឯងឯងបានលុយណាប្រវល់ឲ្យគេអូយទោះជាយ៉ាងណាក៏យើងអត់ធ្វើអញ្ចឹងដែរយើងសឹកតែប្របាក់ម្នាក់ឯងក៏យើងអត់ឲ្យឯងប្របាក់ដោយសារយើងដែរអត់អីទេកាឥឡូវសម្រាប់ចឹងចោះហើយយើងក៏មិនឲ្យឯងជាពាក់ទៅទេទេដែរ ហើយដល់មួយឯងក៏មិននៅរកស៊ីមួយយើងចឹងរហូតដែរមិនមែនលក់ដូរមួយយើងរហូតទេឯងត្រូវរកលុយរកកាក់សម្រាប់ខ្លួនឯងខ្លះហើយយកទៅលក់អើយកអត់ទៅការប្រាក់ពីឯងទេណាអូយម៉ែនៃរក្សាគេសុបាយចិត្តណាអរគុណមែនតើណានេះអរគុណឯងហ្មងឯងគឺជាមនុស្សមានគុណលើគ្នាមែនតើគ្នាអត់មានមកកាក់ណាល្អដូចឯងអញ្ចឹងទេឯងក៏និយាយចឹងអីគ្នាលាខ្លួនណាវ៉ៃអូយអរគុណមែនតើអត់អីទេធ្វើការតណា ឲ្យបានសងំនៅផ្ទះសោះឯងខំតរនៅតូបឡើងវល់អាកាហើយមកពីណាមកពីណាអង្គុយលេងសិនមកមកគ្នាទៅមកពីតូបមិញហ្នឹងណាហើយឯងមកពីណាមកពីណីហើយអត់មកមួយប្តីមកមួយអីអីអើយមានទៅណាមកលេងឯងហ្នឹងណានឹកមិត្តភ័ក្តិអីនិយាយពីថាផ្ទះឡើងធំម្យ៉ាងដែរតើនៅម្នាក់ឯងចឹងទៅស្ងប់ស្ងាត់ល្អណែហើយយើងខានជួបឯងដល់ប្រហែលខែសោះអ្នកមួយស្បែកឯងនេះស្រស់ថ្លាភ្លឺរលោងដល់ហើយនេះហើយមួយស្បែកឡើងស ផែជាភ្លឺថ្លាឡើងទឹកលុយហើយមើលទៅសាច់គេឡើងស្អាតញាក់ហ្មងអាយាយហ្នឹងអើយចាក់ថាអីទៅយាយក៏ប៉ាទៅមកថ្ងៃហ្នឹងមានការងារចង់និយាយមួយខ្លះខ្លះហ្នឹងតែមិនដឹងថាគួរនិយាយចេញទៅអត់ទេខ្លាចឯងថាយើងចេះចុះហ្នឹងហ៎រឿងអីគេកាជួយប្រាប់គ្នាមើលណាបើគ្នាជួយបាននឹងជួយឯងដឹងចរិតគ្នាស្រាប់អីមិនចូលចិត្តវែងឆ្ងាយទុំវែងឆ្នាំងវែងស្អីទេអារឿងមិត្តភក្តិហ្នឹងអ្នកខ្លះគេលួចចាក់ពីក្រោយខ្នងក៏យើងមិនដែលអើពើដែរ ពួតដោយសារតែអីដោយសារតែមិត្តភាពហ្នឹងឯងអឺគ្នាចង់ខ្ចីលុយឯងមួយចំនួន បានអត់ពួកគ្នាត្រូវយកលុយទៅទិញឡានដឹកឲ្យបានឲ្យភ្ញៀវត្រូវការឆក់តែពីរថ្ងៃឯណាវាចាំបាច់មែនតែនហើយឯងឲ្យយើងខ្ចីមកចាំយើងសងវិញហើយសងជាមួយលុយអីវ៉ាន់ថ្ងៃមុនផងអញគិតមិនដែរបើសិនជាអញអត់ចង់ឲ្យយើងខ្ចីទេ ចង់ចង់ការប្រាក់ក៏យើងឲ្យបានដែរណា យើងទទួល ហើយចាំយើង សងឯងវិញគ្រប់ចំនួនអត់ឲ្យលើសខ្វះទេណាហើយឯងប្រកាសអត់ថាពីមួយថ្ងៃទៀតឯងនឹងសងយើងព្រោះដោយសារតែលុយនឹងយើងទុកបវលបានឲ្យគេដែរអញ្ចឹងណា ហើយឯងត្រូវការមិនដែរការ50000ដុល្លារអេអត់ទេអត់ទេ5000តាគ្នាត្រូវការឆក់ពីមួយថ្ងៃសិនគ្នាសន្យាថាគ្នាឲ្យវិញណាអត់ឲ្យលេទេ ការពិតទៅយើងក៏ចង់ឲ្យឯងខ្ចីដែរតែរសារលុយនឹងថាទុកឲ្យថ្លៃអវ៉ាន់ទេឯងអត់ទុកចិត្តយើងមែនថាយើងបោក៏បើថាមិនឲ្យខ្ចីទេក៏អត់ទៅគ្នាតលហើយបើគ្នាមករបើថាមិនឲ្យឯងគ្នាតែខ្ចីអ្នកផ្សេងក៏បានអត់អីទេអត់អីទេអង្គុយនឹងសិនណាចាំយើងយកលុយឯងណាអង្គុយនឹងសិនណាចាំតិចណា ឯងរាប់មើលមើលគ្រប់អត់ ហើយឯងគ្រប់តាមពាក្យសន្យាផងណា3ថ្ងៃឯងនឹងមកសងយើងវិញ ហើយការប្រាក់ស្អីហ្នឹងឯងបាច់ឲ្យយើងទេព្រោះដោយសារអីឯងជាមិត្តល្អនឹងគ្នាហើយគ្មានអីសំខាន់ជាងមិត្តទេមែនអត់អូយគ្នាអរគុណឯណាហើយលុយច្រើនចឹងឯងអត់ចង់ធ្វើសបុតស្នាមអីខ្លះទេអូយាយនឹងសបុតស្នាមអីទេព្រោះឯងខ្ចីតែ3ថ្ងៃហ្នឹងអត់អីទេយកទៅប្រើការអរគុណឯណាមិត្តភ័ក្ដិចឹងខ្ញុំទៅឯណា តែផ្កាឥឡូវសាច់ឈាមស្អាតដល់ហើយសង្ស័យតែគេមានបានដល់ហើយឥឡូវអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរស Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can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 ន័យអត់គ្នាមានរឿងចង់និយាយមួយឯងតិចហ្នឹងណាពួកម៉ាអត់ឃើញគ្នាកំពុងធ្វើអីឯផ្នែកហ្នឹងអត់ចេះមើលឯហ៎តនេវាចេះតែតនេឯងតនេសម្រាប់អ្នកមានតែបើសម្រាប់អ្នកអត់ធនធានអញ្ចឹងអត់ចង់និយាយជាមួយ ខាត់ពេលអត់ប្រយោជន៍រឿងហ្នឹងវាចឹងគឺគឺគ្នាមកនេះគ្រាន់តែចង់មកសុំលុយឯងលុយដែលឯងខ្ចីគ្នាទិញឡានកាលប្រហែលខែមុននឹងថ្លៃអវ៉ាន់ចាស់ចាស់ឯងក៏ដឹងដែរ ថាយើងអស់ពីខ្លួនហើយលុយលុយអីគេ យើងនឹងតែខ្ចីលុយឯងក្ររហាមជីកង់កាចាស់ហ្នឹងសាច់ឈាមភ្លឺថ្លាជីវភាពទូធាដូចយើងហ្នឹងហីច្រឡំអីហីនិយាយអីបែកបែកអាកានេះមិនក៏ឯងឆាប់ភ្លេចម៉េះឯងខ្ចីលុយយើងតែប្រហែលខែមុនសោះអង្ការពីឯងនៅអត់ឯងដូចមិនចរិតអញ្ចឹងទេតែឥឡូវឯងដូចទាំងរូបរាងកាយដូចទាំងសន្តានចិត្តឯងទៀតមានមុខមកដៀលគេទៀត អត់មានមើលសបកហូបខៀងខ្លួនឯងទេខោមិនខោអាវមិនអាវមានលទ្ធភាពអីតើឲ្យ យើងខ្ចីលុយសំដីឡើងលយព្រោះតែកង់ថ្មីមួយជិះឲ្យគេបានហ្នឹងវាអស់ចាអីយើងមកនេះយើងមិនចាំមកឌឺដងផ្លែផ្កាឯងទេយើងចង់មកសុំលុយយើងវិញកាឯងសងលុយយើងខ្លះមកណាកាណាណានៅតែស្ដាប់គ្នាអត់យល់អ្នកក្រដូចឯងនេះមានលុយឲ្យយើងខ្ចីច្រឡំអីអីអាកា មិនក៏ឯងនិយាយចឹងកាចុះបើយើងតែខ្ចីលុយឯងមែនឯណាលិខិតស្នាម មានអីបញ្ជាអត់អីក៏អត់ព្រោះថាខួរយើងនេះវាអត់ចាំរឿងចឹងចឹងទេអូយគ្នាអរគុណណាស់ណា ហើយលុយច្រើនចឹងឯងអត់ចង់ធ្វើសបុតស្នាមអីខ្លះទេអូយាយនឹងសបុតស្នាមអីទេព្រោះឯងខ្ចីតែ3ថ្ងៃហ្នឹងអត់អីទេយកទៅប្រើការអរគុណណាស់ណាមិត្តភ័ក្ដិចឹងខ្ញុំទៅឯណា ត់អីទេបើឯងអត់សងយើងក៏អត់អីដែរកា តែតែគ្នាសុំខ្ចីលុយឯងខ្លះសិនបានអត់គ្នាខ្ចីឯងតែ40ម៉ឺនទេកាអត់ខ្ចីច្រើនទេដើម្បីយកទៅប្រេងដាំទុនរស់ស៊ីហើយគ្នាមានពេលណា គ្នានឹងប្រញាប់យកមកសងឯងវិញណាកាណាអូយធុញហ៎គ្នាគ្មានលុយទេអ្នកក្រដូចឯងហ្នឹងមានលទ្ធភាពណាមកយកលុយសងយើងវិញព្រោះតែកង់ថ្មីមួយជីមិនបានផងមកចង់ខ្ចីលុយអត់មានលុយឲ្យទេជាស្រ័យណាមិត្តអញ្ចឹង អញ្ជើញទៅវិញទៅខាត់ពេលវេលារស់ស៊ីអស់មកញ៉ែញ៉ៃទាំងព្រឹក នៅពេលដល់ដំណាក់កាលនេះមកដល់ទើបខ្ញុំដឹងថាមានតែខ្លួនយើងឯងដែលនៅជាមួយខ្លួនឯងរហូតមកទោះជាបែបណា មាននឹងអីកាត់ឡើងក៏ដោយ មានតែខ្លួនយើងឯងដែលមិនបោះបង់ខ្លួនឯងចោលនៅពេលណាមួយដែលយើង ពេលតម្លៃគ្រប់គ្រាន់សម្រាប់ផ្ដល់ប្រយោជន៍អីគេមិត្តភាពយូរអង្វែងបែបណាក៏គ្មានន័យ ការនៅមានបានសបោមិត្តភ័ក្តិគ្រាន់តែធ្លាក់ខ្លួនវេទនាភ្លាមជួបអ្នកណាក៏គេមិនចង់ឃើញហើយគេក៏គេមិនចង់ងាកពឹងពាក់គេក៏លែងបានអនិច្ចាជីវិតសត្វលោកនេះណាជីវិតតែជីវិតពិតជាមិនទៀងទាត់មែនតែយ៉ាងណារក្សាក៏មិនបោះបង់ខ្លួនឯងដែររក្សាជានារីដ៏រឹងមាំជានារីដ៏ពូកែ យើងគិតថាយើងនឹងអាចឆ្លងកាត់សបិនអាក្រក់មួយនេះឲ្យបានឯងត្រូវធ្វើឲ្យបានណារក្សាបើឯងទន់ជ្រាយច្បាស់ណាអ្នកជំវិញខ្លួនឯងគេនឹងមើងងាយឯងជាមិនខានទេអញ្ចឹងឯងដាច់ខាតមិនត្រូវមើងងាយខ្លួនឯងទេណាឬអត់រក្សាឯងត្រូវដើរទៅមុខបន្តទៀត 56300តែខ្ញុំចោលកតុយឲ្យឲ្យតែជាង50000មកបានហើយណែរាប់មើលផងក្រៃលើខ្វះអីចាគ្រប់ហើយមីងនិយាយថាមីងចង់ទិញអីថែមអត់ព្រោះថាឥឡូវតូបខ្ញុំខ្ញុំយកអីវ៉ាន់ចូលច្រើនណាស់ឲ្យតែថាមីងមានលុយចង់ទិញអីក៏បានដែរណាតែខ្លាចរបស់ខ្ញុំអត់មានក្នុងតូបហ្នឹងណាមីងមិនដឹងយកធ្វើស្អីទេសតកាអើយចាំមើលខ្វះខាតអីចាំមីងជួយទិញទៀតណា ពីមុនណាជួយតែញ៉ាតូបរក្សាដល់តូបគ្នាឆេះអស់ទៅបានមកដល់តូបឯងហើយដើរឆ្ងាយសឹងអីហីអើយមនុស្សហាវាមានថ្ងៃហេងមានថ្ងៃសយមីងមានណាមើលឃើញទេ ហើយណាមួយតបវាឆេះបាត់ចឹងក៏ល្អព្រោះថាឥឡូវមកភូមិហ្នឹងខ្ញុំលក់ដូរតឯងលក់អីក៏ដាច់លក់អីក៏ដាច់អត់មានអ្នកតំណាងប្រជែងជាមួយផងយីមិនឯងនិយាយពាក្យហ្នឹងចេញមករួចក្រាញ់ឯងនឹងរក្សាជីវិតភ័ក្រនឹងគ្នា តាំងពីសម័យរៀនមិនទាន់មានប្តីមានកូន ហើយចេះនិយាយដាក់មិត្តភ័ក្ដិខ្លួនឯងអញ្ចឹងតកើតពាក្យហ្នឹងវាមិនល្អទេអើយមីងការរស់ស៊ីគឺវាតែងតែអញ្ចឹងហើយមានឡើង មានចុះហើយបើថារវល់តែអង្គុយគិតមិត្តនេះមិត្តនោះមកជីវិតហ្នឹងមិនស្គាល់ជាតិមាន បានដូចគេទេហើយចុះឯងមិនទៅសួរសុខទុក្ខគ្នាបន្តិចទេមីងឃើញឯងនៅក្នុងតូប ដូចជាមិនរវល់ជាមួយគ្នាសោះយ៉ាងណាយ៉ាងណាគេក៏ជាអ្នកមានគុណឯងដែរកាអើយ ចាំបាច់តែលេងអីមីងបើព្រឹកមិញហ្នឹងវាអូសកង់មកកាត់មុខតូបខ្ញុំតាំងពីព្រឹកព្រលឹមអល់នាំសុយចង្រៃមកតាំងព្រលឹមព្រឹកឡើងមិនទាន់រកបាន100ចូលកប៉ៅផងហើយរឿងគុណប៉ុនហ្នឹងក៏ចឹងដែរវាគ្មានដែរឲ្យស្អីខ្ញុំទេវាគ្មានគុណប៉ុនអីមកលើខ្ញុំទេហើយចាស់អាតូបតែអញរស់ស៊ីហើយនឹងឡានដឹកឲ្យបានរាល់ថ្ងៃនេះអ្នកណាទិញឲ្យមិនបានគេជួយទិញទេកុំរមើគុណគេណាក្មួយមីងឮចាស់ចាស់ថាកពើដែលវាអង្វែងបឹងវាឆាប់រលាយណាវាកងវងមិនបានយូរទេវាត្រូវបណ្ដាសាគេ កម្មពីពីវល់ព្រឹកល្ងាចវាមិនចាំជាតិក្រោយទេបើមែនឲ្យខ្ញុំនិយាយមិនមិញតូបមួយហ្នឹងគឺជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខ្ញុំរកលុយបានមកទោះបីជាឡានហ្នឹងខ្ញុំខ្ចីលុយវាទិញមែនតែខ្ញុំសងលុយវាវិញអស់ហើយតាលុយសងដោយលុយអត់មានពាក់ព័ន្ធកម្មពីអីទេមីងគ្មានកម្មគ្មានពីអីទេមីងក៏ចឹងដែរមានមាត់តែទុកហូបបាយទៅតែខ្ញុំអត់លេងបានហ្នឹងលេង KSK មីងឯងបានហូបស្លាមលូតាំងព្រឹកព្រលឹមលើហើយមីងគ្រាន់តែនិយាយធម្មតាតា បើឯងនិយាយអញ្ចឹង មីងក៏មិនដឹងគិតមិនដែរចាស់ហើយមាត់ល្អឯងអូនចាស់នៅស្មៀម យូរដល់ហើយវ័យថ្ងៃហ្នឹង យូរមែនថ្ងៃហ្នឹងវៃអត់ទាន់ឃើញមកដល់ទៀតអូពូមកដល់ល្មមពូពូមើលទៅថ្ងៃនេះបានត្រីច្រើនជាងរដងហើយពូ តែមើលតាពូដូចរៀងយប់ជ្រៅតិចហ្នឹងអាហ្នឹងហ្នឹងហើយក្មួយថ្ងៃនេះរៀងយប់ជ្រៅតិចហើយអាសាអពិលលើក្បាលនេះម្ដងភ្លឺម្ដងអត់វេទនាចង់ងាប់ហើយដូរថ្មីចេញតាពូពូរកត្រីបានដែរសងមិនមកវាយដូរចេញទិញថ្មីទៅញ៉ាំថៃមួយពូអាចាំខ្ញុំថ្លឹងរួចពេលព្រឹកចាំខ្ញុំយកលុយឲ្យពូបានអត់ ហើយបើពូមានត្រីស្រែច្រើនចឹងទៀតចាំពូយកលុយឲ្យខ្ញុំណាពូពូយកមកខ្ញុំយកទាំងអស់ហ្មងមានប្រមាណក៏ខ្ញុំយកពីពូដែរ អឺពូដឹងហើយថ្ងៃនេះរកបានតែប៉ុណ្្នឹងទេក្មួយហើយលើសមានទៀតក៏អត់បានដែរថៃឥឡូវពិបាករក10ប្រកាយរាប់រយបានតែប្រហែលក៏បានហ្នឹងខ្ញុំក៏អញ្ចឹងដែរពូឥឡូវខ្ញុំលុំសេះដាច់ដូចគ្នាហ្នឹងពូ តែចិត្តតែបានមួយពូពេលដែលខ្ញុំវះងៀតចឹងទៅមួយក៏ចិត្តតែមករកទិញចឹងណាពូបើពូមានត្រីស្រ័យច្រើនចឹងក៏ល្អដែរពូចាំយកលក់ឲ្យខ្ញុំណាជិះវៀងខ្ញុំទៅទិញអ្នកផ្សេងទៀតចឹងណាពូណែណែទីថារកមួយថ្មីបានណាចោលមួយចាស់ដូចពូហ៎ ពូនៅតែរត់ត្រីឯងដែរទេរត់លក្ខណៈបានជិះច្រើនគឺតាមនឹងដែរទេមានណាពូខ្ញុំគ្រាន់តែនិយាយតាបើពូរត់បានច្រើនក៏ខ្ញុំទិញបានតិចក៏ខ្ញុំទិញដែរឲ្យតែពូមានត្រីខ្ញុំលក់អញ្ចឹងពូអរគុណណាពូអត់តែផ្ទះសិនហើយហើយត្រីបញ្ញាយត់ធ្វើទៅប្រយ័ត្នកាន់សัตว์ចាអរគុណច្រើនហើយពូអញ្ចឹងពូទៅសិនណាចាពូ ក្លិននៃភាពជោគជ័យរបស់បុរស Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ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 ហាំដល់ហើយបងអូយតែមកព្រុសអីពេលហ្នឹងវៃព្រួយព្រុងអត់ដឹងអាមនុស្សខ្លាចទេអើយមេក៏ព្រៀងងាយក៏លវាមុខមកខំទៀត នេះមកងុយដេកអីស្មានហ្នឹងឯណាមកតែ9ឯងតែដេកឆ្ងាញ់ដឹងតែអត់បាយហូបហើយអត់ទេកុំបភ្លីបភ្លើអូយគ្រាន់ធ្វើត្រី2 3គីឡូសោះចុកយកេចុកយ៉ាងហ្នឹងវិញ មកពីអាសាអង្គុយយូរពេកហើយមើលទៅទាន់បិទភ្នែកមកសលេផងឥឡូវភ្លឺទៀតអី ងារត្រីស្រែសិនអីបងត្រីងារផ្អកសិនអីបង បងត្រីងារផ្អកសិនអីបងត្រីងារត្រីស្រែចែ1គីឡូ15000បងត្រីងារសិនអីត្រីស្រែខ្ញុំប្រឡាក់ខ្លួនឯងតើចែជួយកាឆៃ1គីឡូចែអារក្សាអូមីងហើយឥឡូវមកលក់នៅផ្សារទៀតហើយខានជប់យូរនៅស្អាតដដែលមានណាមីង ក្រនៅក្រអាក្រក់ដូចតែមុនអញ្ចឹងគ្មានផ្លាស់ប្ដូរអីទេមីងប្រកែបអាខ្ញុំអូហើយត្រីល្អល្អនេះហើយធ្វើខ្លួនឯងមែនហ្នឹងចាមីងខ្ញុំធ្វើខ្លួនឯងតាបើទិញគេស្រាប់ពីញើយវារឿងថ្លៃបើយកមកប្រឡាក់ខ្លួនឯងអញ្ចឹងគ្រាន់ចំណេញក្បាលកាក់ក្បាលសេនបានខ្លះខ្លះអញ្ចឹងណាមីងមីងសរសើរឯងណាកាយពីមុនមានបានដល់ឥឡូវអត់ហើយនៅតែខំប្រឹង ខ្លួនជាស្រី ក្បាលមួយតែឯងស៊ូអើយស៊ូកំរអ្នកមានអំណត់ដូចឯងណាមីងនិយាយមែនណានេះ អឺហើយនិយាយអញ្ចឹងហើយឯងមិនទៅរកតូបនៅក្នុងផ្សារមួយទៅលក់ខាងក្រៅអញ្ចឹងវាពិបាកណាអូខ្ញុំគិតដែរហ្នឹងអាមីងតែឥឡូវហ្នឹងខ្ញុំអត់ទាន់មានលុយតែបើពេលណាខ្ញុំមានលុយខ្ញុំក៏ជួយតូបលក់ក្នុងផ្សារដែរមីងព្រោះលក់នៅខាងក្រៅអត់សូវដាច់ទេមីងតែបើយើងលក់ខាងក្នុងយើងមានតូបខ្លួនឯងយើងលក់ដាច់ទៀតហើយរក្សាឯងឥឡូវដូចជារៀងស្វូនដល់ហើយអូនណែមីងឃើញចតកាតែឥឡូវបើកតូបចាពួយធំប៉ុណ្ណាប៉ុណ្ណីហើយឯងមិនសាទៅឲ្យគេជួយខ្លះទៅ កាលវាវាក្រឯងក៏ជួយវាច្រើនដែរចាមីងគឺខ្ញុំអត់ចង់ឲ្យគេមកពិបាកមួយខ្ញុំទេមីងព្រោះខ្ញុំមានទំនួលខុសត្រូវលើខ្លួនឯងបើទោះបីពីមុនខ្ញុំធ្លាប់ជួយអាការមែនតែខ្ញុំមិនដែរចង់បានគុណស័យពីគេវិញទេមីងណាមួយមនុស្សខ្ញុំខ្ញុំមិនដែរចង់បានផលប្រយោជន៍ពីគេមីងអញ្ចឹងល្អហើយមីងគ្រាន់តែនិយាយនិយាយទៅទេយើងហ្នឹងធ្វើដោយកម្លាំងយើងឈាមរបស់យើងវាល្អហើយ តែអ្នកខ្លះវារមើលគុណពិតជាមិនស្គាល់បនបាបមែនមិនចេះចងចាំអំពើល្អគេសោះអឺខ្លាំងត្រីឲ្យមីងមកគីឡូមកណាចាមីងចុះមីងពូឥឡូវសុខសប្បាយតើមីងចាសុខសប្បាយដល់ក្មួយខ្ញុំមកដែរបានទៅសួរសុខទុកគាត់លេងសោះមួយរយៈហ្នឹងលវលពេកមីងហើយត្រីនឹងហូបទៅឆ្ងាញ់ណាមីងចាចាពូខ្ញុំប្រឡាក់ខ្លួនឯងណាមួយត្រីស្រែទៀតមីង1គីឡូមីង នៅលើមួយថៃស្រែថៃងារសិនអីបងមានប្អកជូរប្អកអីហ៎បងខ្ញុំប្រឡាក់ខ្លួនឯងបងថ្មីថ្មីថៃងារសិនបងអាកាថ្ងៃនឹងបើកតូបលឿនម៉ែណែឲ្យលោកដាច់អត់លើពួកម៉ាក់ ស្អីគេហ្នឹងឡើងស្អុយដឹកសម្រាប់យកតែចោលមែនមានណាយើងដឹកត្រីងៀតទៅលក់នៅផ្សារណែហើយឥឡូវឯងលក់ដាច់អត់តែមើលទៅសាច់ឈាមស្រស់ថ្លាដល់លើហើយឡងស្អាតហ្មងមិត្តភ័ក្ដិឯងឥឡូវធម្មតាទេសាច់ឈាមវាស្អាតតាមទឹកលុយបាទឥឡូវមួយថ្ងៃមួយថ្ងៃលក់ដាច់អង្គុយរាប់តែលុយហ្នឹងមានហត់អីផងវាស្អាតតាមហ្នឹងហើយហើយថាឯងលក់ត្រីងៀតអីឡើងឆ្អាប់ ហើយមួយថ្ងៃមួយថ្ងៃថុកថុកហ្នឹងតាំងពីព្រឹកទៅយប់ហ្នឹងចំណេញដែរតែមើលទៅដូចគ្មានចំណេញទេបើសិនជាចំណេញបានលុយទេប្រកាសជាដូរកង់ថ្មីឯងមិនមែននៅជីកង់កញ្ចាស់ធាក់ធាក់ចឹងឯងដោយឯងនិយាយចឹងវាគ្មានបានអីហ្មងទេបានតែមរੂមរੂហ្នឹងតែគេនិយាយថាការមៀងបញ្ញាភ្លេចខ្លួនតាំងខ្លួនជាផ្កាឈូកនៅ ក្នុងពួកជ្រាំតែបើនិយាយច្បាស់ទៅគេថា មនុស្សឆាប់ភ្លេចកំណត់ខ្លួនឯងថាអញ្ចឹងក៏បាន តែវាស្នាមនុស្សមើលអត់ឃើញ ដូចគ្នាអញ្ចឹងណាកែប្រែវាសនាខ្លួនឯងតាំងពីប្របាក់វេទនារហូតធូធាវាមិនដូចអ្នកខ្លះនិយាយពីថាតស៊ូតាំងពីមានបានរហូតចង់បញ្ចប់ក៏ធ្លាក់ខ្លួនមកប្របាក់វិញក៏ទៅវាសនាមនុស្សមកអត់ឃើញមែនត្រូវអត់មិត្តភ័ក្តិអើយនិយាយថាត្រូវបាក់តូបណាអញ្ចឹងជួយខិតចេញតែឆ្ងាយឆ្អាបណាខ្ញុំត្រូវការបាក់តូបចេញអញ្ជើញមិត្តភ័ក្តិ អញ្ចឹងគ្នាទៅសិនណាកាថៃងារថៃប្រាសិនអីបងផ្អកជូរបងតំធ្វើថៃថ្មីតាថៃងារសិននៅបងតែមិនបានអូនតែ1គីឡូហ៎ចាំតិចយកអាថៃនេះមែនចាបង ត្រីនឹងបងប្រឡាក់ខ្លួនឯងធម្មជាតិត្រីស្រែបងឯងហូបទៅអនាម័យបងធ្វើខ្លួនឯងផ្ទាល់ដៃហ្មងចាំតិចបងថ្លឹងសិនម៉ាគីឡូ2ខាំអូនបងគិតតែម៉ាគីឡូឲ្យទេអស់ម៉ែនបងអស់25000អរគុណច្រើនអូនថ្ងៃក្រោយមកជួយទិញបងទៀតណាចាបងអរគុណថៃសិនអីអ៊ំថៃសែតាអ៊ំអូមីង បានមកហូបអីមីងអូមិនដឹងថាឆ្លងអីទេប៉ុន្តែពេញពេញឥឡូវពេញកត្របាត់អូហើយនិយាយអញ្ចឹងថ្ងៃហ្នឹងលក់ដាច់អត់លក់ដាច់តាមីងដាច់គួសមរក្សាឯងនេះប្រកាយពិតពិតមែនលក់ដូរមិនតាន់បានមួយឆ្នាំស្រួលបួល ផងណាឥឡូវមានលុយជួលតូបលក់ក្នុងផ្សារបាត់ឯងនេះជាស្រីដែលប្រកាយអត់ធ្មត់ណាមីងអើយចេះតែខំខំទៅបើមិនខំដឹងតែដាច់បាយអីឃើញមានបានអញ្ចឹងណាមីងក៏អស់ចំនួនឯងមិនចង់បានអីពីក្មួយទេ អ្នកភូមិជាមួយគ្នាគេទៅអស់ជំនួសទៅការពិតទៅខ្ញុំក៏អស់ទុនមីដែរបានមីហ្នឹងឯងជួយតិចខ្ញុំខ្លះខ្លះហើយមិនត្រឹមតែជួយតិចឯងបានមកសួរសុខទុក្ខទៀតព្រោះណាបានបានអ្នកចិត្តខាងចិត្តល្អចឹងអឺនិយាយអញ្ចឹងណាថ្ងៃនេះមីងមិនបានជួយតិចទេព្រោះបញ្ញាប់ទៅធ្វើបាយកូនកំឡោះអឺបើមិនម៉ាយកកូនមីងទៅព្រោះគេមិនតាន់មានសង្សារទេអឺមីងមិនបាននិយាយជាមួយយូទេណាមីងទៅសិនហើយចាមីងអរគុណច្រើនមីង ហើយសិនអីបងអានេះលក់មិនបងអាហ្នឹង15បងអានេះ25អានេះត្រីតលេបងចុះអានេះលក់មិនបងយ៉ាងនេះអាន15ដូចគ្នាអានេះពួកស្រែបងអូអញ្ចឹងអានេះកន្លះគីឡូមកបងមកតែកន្លងឆ្ងាញ់នេះបងខ្ញុំប្រឡាក់ខ្លួនឯងតែបងប្រឡាក់ផ្ទាល់ដៃហូបទៅដល់ឆ្ងាញ់ហើយបងខ្ញុំខ្ញុំមកទិញមួយមួយគេថាខ្ញុំប្រឡាក់ត្រូវមាត់ចឹងណាបង បងយកប៉ុន្មានមិញភ្លេចបានដែរ1គីឡូកន្លះហ៎អា1គីឡូក៏បានដែរតែប៉ុន្តែខ្ញុំឲ្យបងតែ1គីឡូឯងបងលេងសើចកន្លះគីឡូអរគុណបងអរគុណច្រើនបងថ្ងៃក្រោយមកជួយវិញទៀតបងអរគុណនៅពេលដែលយើងធ្វើអំពើល្អដាក់ដល់ណាម្នាក់យើងកុំរំពឹង ថាគេនឹងតបស្នងសងគុណមកយើងវិញយើងគ្រាន់ធ្វើល្អឲ្យអស់ពីចិត្តនឹងមានចិត្តជ្រះថ្លាបំផុតទៅបានហើយអំពើល្អមិនសាបសូន្យទេ